បាទសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបានជាថ្មីនៅក្នុងការចែករំលែកនៅកន្លឹះថ្មីថ្មី នៅលើបច្ចេកវិទ្យាអញ្ចឹងថ្ងៃនេះខ្ញុំបាននឹងធ្វើការចែករំលែកលើ tip Telegram មានកន្លឹះនៅក្នុងការប្រើប្រាស់ Telegram ហើយនៅក្នុងកលឹះនេះដែរគឺសម្រាប់បងប្អូនឬក៏លោកគ្រូអ្នកគ្រូដែលគេថាធ្វើការបង្រៀនតាមរយៈអនឡាញ អញ្ចឹងខ្ញុំមានកលឹះចំនួន2ទី1គឺសម្រាប់ personal អញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនដែលចូលចិត្តគេថាជជែកតាម Telegram លក្ខណៈ personal ក៏មានភាពងាយស្រួលនៅក្នុង group ក៏មានភាពងាយស្រួលអញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍អញ្ចឹងនៅក្នុងការឧទាហរណ៍នោះគឺខ្ញុំនឹងលើកឡើងតាក់ទងទៅនឹងនៅក្នុងកាន Telegram ហើយបងប្អូនទាំងអស់គ្នាចុចមកកាន់នេះលើកន្លែងពាក្យ call នេះអូខេចុចលើនឹងទៅអញ្ចឹងអឺ បន្ទាប់មកបងប្អូនគ្រាន់តែធ្វើការនេះចុចលើកន្លែង share screen នេះអញ្ចឹងនេះគឺសម្រាប់ share screen អញ្ចឹងមាន screen computer បងប្អូនទាំងអស់ដែលបងប្អូនកំពុងបង្ហាញអញ្ចឹងខ្ញុំឧទាហរណ៍ចុច share នេះអញ្ចឹងវាមានទៅលើ function ដែលយើងរើសគឺ screen 1មានថាគឺពេញមួយផ្ទាំងទាំងមូលនៅក្នុងគេថា computer របស់យើងឬក៏នៅក្នុងទូរស័ព្ទដៃបើសិនជាបងប្អូន share នៅក្នុងទូរស័ព្ទដៃហើយបងប្អូនចុចលើនឹងមកបងប្អូនចុច share screen ហើយបើសិនជាបងប្អូនប្រើនៅក្នុង Telegram បងប្អូនចុចលើនឹងមក គឺបងប្អូនចុច share screen ទៅគឺឃើញតែនៅក្នុង Telegram ទេអញ្ចឹងនេះគឺជាអ្វីដែលថ្មីសម្រាប់នៅក្នុង Telegram តាមពិតនៅក្នុងកលឹះនេះគឺមានតាំងពីដើមតែពេលខ្លះបងប្អូនគឺអត់បានស្វែងយល់អញ្ចឹងឥឡូវខ្ញុំធ្វើការបង្ហាញដោយសារតែមុនហ្នឹងក៏ខ្ញុំបានតេស្តសាក់លបងដែរនៅក្នុងការប្រើទៅលើការ share screen ទៅលើការបញ្យល់បង្ហាញគឺមានសលេងច្បាស់ល្អហើយវាមានភាពងាយស្រួលជាង Zoom ក៏ដូចជា Google Meet ឆ្ងាយ អញ្ចឹងនេះតកតងទៅនឹងកលឹះមួយនៅក្នុងការប្រើប្រាស់ហើយនេះសម្រាប់វីដេអូទេនេះបើសិនជាយើងចង់បិទនេះគឺយើងអាចមូតទៅលើសលេងកុំអោយគេថាលឺអូខេអញ្ចឹងនេះគឺលឹះទី1ខ្ញុំសម្បត្តិសិនហើយខ្ញុំចូលទៅកាន់ Telegram ម្ដងទៀតហើយខ្ញុំចូលទៅកាន់ group វិញបងប្អូនណាអញ្ចឹងតកតងទៅនឹង group group ឬក៏ channel បងប្អូនគឺមាននេះប៊ូតុងនេះដូចគ្នាអូខេអញ្ចឹងកន្លែងនេះមានដូចគ្នាតកតងទៅនឹង stream អូខេហើយមួយនេះគឺតកតងទៅនឹង group អញ្ចឹងចុចលើនេះគឺមាន stream ដូចគ្នាគឺដូចជា start live stream ឬក៏ការ schedule អញ្ចឹងឧទាហរណ៍ខ្ញុំតេស្តទៅលើការវិភាគក៏បានអូខេអញ្ចឹងឧទាហរណ៍ខ្ញុំតេស្តតកតងទៅនឹង start live stream អញ្ចឹងចុចលើនឹងទៅហើយបន្ទាប់មកខ្ញុំ live ចេញពី channel របស់ខ្ញុំចុះអូខេអញ្ចឹងខ្ញុំ continue អញ្ចឹងធ្វើឲ្យនៅត្រង់កន្លែងនេះគឺវាមានលក្ខណៈបែបនេះបងប្អូនផ្សេងផ្សេងទៀតក៏គាត់អាចធ្វើការគេថាជួញលើនឹងដើម្បីគេថាស្ដាប់ព័ត៌មាននៅក្នុងការ practice របស់ខ្ញុំអញ្ចឹង នៅក្នុងនោះក៏មានចំណុចតកតងទៅនឹងការ share screen ដែរនេះបងប្អូនមើលលើប៊ូតុងនេះអញ្ចឹងខ្ញុំបិទកន្លែងនេះសិនហើយខ្ញុំមើលលើនេះនៅបងប្អូននេះឃើញមានពាក្យហ្នឹង tray 3នេះគឺបងប្អូនចុចហ្នឹងនេះគឺទៅលើការកែទៅលើ title ឬក៏តកតងទៅនឹងគេថាប្រធានបទផ្សេងផ្សេងដែលបងប្អូនចង់ live ពីអីពីអីអញ្ចឹងណាបងប្អូនហើយមួយទៀតគឺតកតងទៅនឹងការ record បងប្អូនអាចធ្វើការ record តកតងទៅនឹងការធ្វើការចែករំលែកនឹងបានហើយនេះតកតងទៅនឹងការ share screen អញ្ចឹងទៅលើការ share screen ថាតើបងប្អូនចង់ share ទាំងអស់ឬក៏តែ personal បងប្អូនអញ្ចឹងកន្លែងនេះក៏វាជាចំណុចមួយនៅក្នុងការគេថាចែករំលែកក៏ដូចជាទៅលើការបង្ហាញឬក៏ការបង្រៀនសម្រាប់លោកគ្រូអ្នកគ្រូគឺប្រកាសជំនាញភាពងាយស្រួលជាងមុនអញ្ចឹងហើយនេះសម្រាប់គឺយើងបើកវីដេអូឃើញមុខយើងដូចយើង con ប្រភេទវីដេអូ conference អញ្ចឹងបងប្អូន អូខេនេះយើងអាចដាក់ mute ឬក៏ unmute ទៅបើសិនជាបងប្អូនចង់បិទសលេងខ្លួនឯងកុំឲ្យលឺបងប្អូនដាក់ unmute ទៅបើសិនជាបងប្អូនចង់និយាយអឺបងប្អូនអាចចុចដាក់ mute អឺដោះចេញនឹងទៅហើយបើសិនជាបញ្ចប់នៅក្នុងការ practice ហើយបងប្អូនអាចធ្វើការបិទអញ្ចឹងនេះគឺជាកលឹះថ្មីនៅក្នុងការធ្វើការចែករំលែកតាក់ទងទៅនឹង Telegram អញ្ចឹងនៅក្នុង Telegram ខ្ញុំបាទគឺមាន តែប៉ុណ្្នឹងទេបើសិនជាបងប្អូន មានចម្ងល់តាក់ទងទៅនឹង Telegram តកតងទៅនឹងការគេថា call ឬក៏តកតងទៅនឹងការប្រើប្រាស់សម្រាប់ personal គឺបងប្អូនអាច comment នៅក្នុងវីដេអូនេះបានអញ្ចឹងខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចំណាយពេលវេលាតាមដាននៅក្នុងវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នេះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបាទជួបគ្នានៅក្នុងវីដេអូបន្តទៀតសូមអរគុណ